អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយមួយរយៈនេះបើយើងក្លេកមកមើល server GX2 ហ្នឹងហើយអីយើងឃើញថាលេងមានលក្ខណៈអីស្រួលជាងមុនសារ GM គាត់ធ្វើការ update នៅមិនថាគាត់ update band ឬក៏អីណាប៉ុន្តែគាត់ថាកន្លែងដែល auto out កន្លែងដែលយើងហោះឆ្លងក្រុងមួយធ្វើឲ្យ DC ហ្នឹងក៏លេងមានបញ្ហាដែរអញ្ចឹងដូចជា នេះខ្ញុំអាចហោះឲ្យមើលបានអញ្ចឹងខ្ញុំទៅ daily ទៅឃើញអាចចេញចូលបានមកស្រួលនិយាយទៅណាហ្នឹងហើយ ហើយខ្ញុំអាចចូល CD បានទៀតនេះឃើញនឹងអានេះគាត់ថាខ្ញុំគាត់ហោះឲ្យអ្នកទាំងអស់គ្នាមើលតែប៉ុណ្្នឹងឯងហើយមិនត្រឹមតែប៉ុណ្្នឹងទេ GM ក៏គាត់មានបង្កើតព្រឹត្តិការណ៍មួយចំនួនដើម្បីយើងធ្វើការប្រកួតប្រជែងយក item ដែរអញ្ចឹងយើងចូលទៅមើលក្នុង page ទាំងអស់គ្នាតាមពិតអានេះវាគ្រាន់តែជាការ review របស់ខ្ញុំទេណាហ្នឹងហើយនេះ GM គាត់នឹងធ្វើការប្រកួតនៅការវាយក្នុង state អញ្ចឹងគាត់ប្រកួតនឹងរៀងរាល់ពី2សប្តាហ៍ម្ដង ហើយដើម្បីធ្វើការប្រកួតនឹងបានអ្នកទាំងអស់នេះត្រូវចូលមកក្នុង account នេះនេះលក្ខខណ្ឌគាត់ឲ្យចូលមើលតាមនឹងយើងអាចមើលបានខ្ញុំអត់អានទេដោយសារវារៀងវែងដែរចឹងពេលចូលមកនេះវាមាន function វាមួយទៀតរូបនេះចឹងចុចលើរូបនឹងមកវាមានកន្លែងពេញឈ្មោះចឹងណាហ្នឹងហើយហើយយើងពេញទៅតាមលក្ខខណ្ឌវា1 2 3ចឹងមកយើងអាចចូលទៅលេងបានហើយហើយលក្ខខណ្ឌនៃការប្រកួតទី1នេះគឺតម្រូវ hero level 8ណាសម្រាប់ item គឺតួអង្គយើងខ្លួនឯង ហើយការប្រកួតនេះគឺប្រកួតរៀងរាល់ពេលម៉ោង10ពេលព្រឹកហ្នឹងហើយហើយនឹងចាប់ផ្ដើមចូលនេះហើយយកត្រឹមខ្ញុំមើលសិនថ្ងៃប្រកួតត្រឹមម៉ោង10ហ្នឹងហើយទូទៅនឹងបើកឲ្យចូលដល់ម៉ោង12អញ្ចឹងម៉ោង10ម៉ោង12ឲ្យចូលអញ្ចឹងពេលប្រកួតឈ្នះចាញ់អញ្ចឹងគេទៅដាក់ item ឲ្យយើងអញ្ចឹងទៅប៉ុន្តែគ្រាន់ថាភាសាច្រើន even GM ក៏ដាក់ភីចឹងក៏ដាក់តាមម៉ោងដែលគាត់ធ្វើការអញ្ចឹងចំពោះអ្នកដែលលេខ GX ខ្ញុំហ៊ាននិយាយថាអ្នកលេខមួយចំនួនគឺគាត់មានការងារធ្វើអញ្ចឹងភីចឹងគឺអត់សូវតនេទេពេលព្រឹកឬពេលថ្ងៃនឹងភីចឹងតនេគឺអាចនៅពេលយប់អញ្ចឹងតាមពិតយើងក៏ធ្លាប់ request តាក់ទងទៅនឹង event ឲ្យមានពេលយប់ដែរប៉ុន្តែវាមិនអាចទៅរួចទេណាមូលហេតុអីដែលអត់អាចទៅរួចដោយសារ GM ហ្នឹងគាត់អឺ GM គាត់អាចធ្វើការទេអាពេលយប់ហ្នឹងអញ្ចឹងគាត់ធ្វើការ ពេលថ្ងៃអញ្ចឹងម៉ោងការងារគាត់គឺគាត់ live game ឲ្យយើងមើលហ្នឹងហើយហើយនឹងមើល server មើលអីហ្នឹងដល់ពេលពេលយប់គាត់ត្រូវការសម្រាប់របស់គាត់ដែរអញ្ចឹងគាត់អត់មានពេលមករៀបចំ event នៅពេលយប់របស់យើងទេហ្នឹងហើយហើយពី player យើងភាគច្រើនគឺទៅនៅពេលយប់សារពេលថ្ងៃរបស់ធ្វើការដល់ពេលអញ្ចឹងវារៀងវាច្រាស់បាត់ឲ្យគ្នាបន្តិចណាហើយខ្ញុំហ៊ាននិយាយថាចំពោះសេវាកម្ម GX មួយនេះមិនសូវជាមានក្មេងៗលេងប៉ុន្មានទេភាគច្រើនសារអ្នកចាស់ទុំមកហើយ ណាហើយក៏មានក្មេងដែរតែវាមានមួយមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏វាពិបាកក្នុងការទទួលយក event មួយនេះដែរប៉ុន្តែអឺមិនជាអីទេសារអឺឲ្យតែបាន GM គាត់មើល server មើលអីយើងវាល្អណាស់ហើយហើយចំពោះអឺ event ព្រឹត្តិការណ៍នៃការវាយគ្នានេះខ្ញុំគិតថាទោះបីជាគាត់ឲ្យតិចច្រើនក៏ដោយដែរប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺគាត់បង្កើតព្រឹត្តិការណ៍យើងលេងអញ្ចឹងក៏វាល្អដែរណាហ្នឹងហើយ អូខេមានមួយទៀតតកតងទៅនឹង event របស់បង Mario ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាអាចឃើញហើយ event គាត់នេះរៀងសាហាវជាង GM បន្តិចអ្នកទាំងអស់គ្នាដោយសារគាត់ឲ្យ item រឿងគួរសមមែនតើណាគួរសមឲ្យខ្លាំងមកតាហឹងហ្មងខ្ញុំ scroll ក្រោមបន្តិចតាមពិតមិញខ្ញុំចាប់យកកន្លែងរបស់គាត់រួចហើយប៉ុន្តែដោយសារខ្ញុំទាញវារៀងធំទៅវាបាត់ event របស់គាត់អឺ ឥឡូវមើលនៅក្នុងចំណូតវិញតើដូចខ្ញុំរត់ឃើញខ្ញុំអាចនិយាយបានត្រួសត្រាសតាក់ទងទៅនឹង event របស់គាត់ដែរឲ្យយើងធ្វើណាហ្នឹងហើយនេះខ្ញុំអាចចូលដូរ font តិចដោយសារ font នេះទូចពេកពិបាកមើលអឺប្រើនេះខ្មែរបាត់ដបងនេះយកអាននេះនេះអីណានេះ អញ្ចឹងអានេះខ្ញុំដកស្រង់ចេញពីគាត់មកទេណាហើយយើងខ្ញុំបានសួរគាត់វិញខ្ញុំថែមថយឲ្យខ្លះចឹងណាហ្នឹងហើយហើយនេះគឺជា event ទាំងស្រុងរបស់គាត់អញ្ចឹងអ្នកទាំងអស់នេះអាចធ្វើការមើលបានខ្ញុំសុំ enter ធ្លាក់មកក្រោមទីបង្កើតដើម្បីស្រួលមើលអញ្ចឹងណាហ្នឹងហើយនេះណា អញ្ចឹងអានេះជាអ្វីដែលគាត់បាន សេអញ្ចឹងគឺគាត់ចាប់ផ្ដើមបង្កើតអញ្ចឹង GM គាត់បើកការវាយ state គឺល្បែ8ប៉ុន្តែបង Mario គាត់បើក event ដែរតែគាត់បើក event សម្រាប់ល្បែ6អញ្ចឹងលក្ខខណ្ឌដើម្បីចូលវាយនៅក្នុង state គាត់វាយក្នុង state ដែរណាហើយវាយល្បែ6បានគឺគាត់វាយមួយស្មើទេគឺមួយស្មើអញ្ចឹងទៅគាត់វាយជា team ទេ ប្រតែខ្ញុំបាន recommend ឲ្យគាត់រៀបចំជា team ប៉ុន្តែគាត់ថាគាត់ចាំមើលសិនបើសិនករណីមាន player ច្រើនដែលគាត់ចោះឈ្មោះអញ្ចឹងវាជា team ឲ្យលឿនជាងដោយសារបើសិនជាករណីវ័យ1ទល់1អាហ្នឹងវាពិបាកដែរថាវាច្រើនអញ្ចឹងណាប៉ុន្តែចាំមើលទាំងអស់គ្នាគាត់នឹង update ព័ត៌មានឲ្យតាមក្រោយណាអញ្ចឹងបើសិនជាករណីនេះគាត់ចែករង្វាន់ច្រើនគឺរង្វាន់ទី1ហ្នឹងគឺនេះរង្វាន់ទី1ទទួលបានឯគេសានីមួយសិតតែម្ដងអញ្ចឹងគឺបានក្បាលអាវខោឬមួយក៏ចែកឬមួយក៏ Vespon អញ្ចឹងគាត់អាចមានលក្ខខណ្ឌបែបហ្នឹង ចឹងអ្នកលេខ2លេខ3គាត់ថាចាំប្រាប់តាមក្រោយចឹងប្រហែលអាចទទួលបាន item មិនអន់ជាង CM ដល់ CM បកលឲ្យទេណាហើយលក្ខខណ្ឌដើម្បីធ្វើការប្រកួតនៅកម្រិតលបាយ6នេះបានចឹងលក្ខខណ្ឌទី1គឺយើង ត្រូវបង្កើត hero ណាដាក់ឈ្មោះថាបង underscore Romy នេះ Romeo ណាហើយកតុយនេះគឺអ្នកទាំងអស់ចង់ដាក់ឈ្មោះអីក៏បានដែរចឹងកតុយចុចចុចក៏ដក clear ឧទាហរណ៍ចេះ ឧទាហរណ៍ហ្នឹងបែបហ្នឹងទៅហើយយើងខ្ញុំឧទាហរណ៍ខ្ញុំដាក់ចុច1អញ្ចឹងណាចុច1អញ្ចឹងដាក់168អញ្ចឹងមកហ្នឹងហើយនេះឈ្មោះបែបហ្នឹងអញ្ចឹងណាហ្នឹងហើយឬក៏ដាក់ឈ្មោះស្អីតាមយើងស្រឡាញ់ដាក់អាចដាក់អឺ SM អញ្ចឹងទៅណានេះ SM ឬក៏ដាក់ឈ្មោះ team យើង SK អញ្ចឹងមក នឹងស៊ីសងលើយើងនៅស្លាញ់ទេកតុយកតុយនេះណាប៉ុន្តែវាអាចថែមបានបើតាមខ្ញុំដឹងជា x វាកំណត់ចំនួនតួអក្សរអញ្ចឹងយើងអត់អាចថែមបានប្រមាណទេតែនេះយើងស៊ីសងលើយើងរៀបរៀបឲ្យរៀបខ្លួនឯងទៅណាហ្នឹងហើយអញ្ចឹងដាក់ប៉ុណ្្នឹងមកអីចំពោះ item គឺយើងទីនេះលក្ខខណ្ឌទី2នេះទី2នោះនេះទី2ហ្នឹងគឺ item គឺពាក់តបៈហុកទេហើយអត់តម្រូវឲ្យមានបូកទេមិនចាំ x បូកទេហ្នឹងហើយលក្ខខណ្ឌមកគាត់ណា ហើយទី3នេះគឺប្រើអាចេតលបាយ55យើងទិញក្នុងសອບនឹងទេហ្នឹងហើយមួយដូចខ្ទង់100គោលទេមិនចំណាយច្រើនទេហើយមិនតម្រូវឲ្យប្រើប្រាស់តាតូទេអញ្ចឹងតាតូក៏ត្រូវដកចេញដែរណាហ្នឹងហើយហើយមិនឲ្យ ប្រើប្រាស់នេះអាកៅក្រៅបបបបក្រៅយើងហៅបបបើ1លបាយ2លបាយ3ហ្នឹងក៏អត់ឲ្យប្រើដែរអញ្ចឹងគឺវៃលាតតែម្ដងណាអឺមិនតម្រូវឲ្យពាក់ title អញ្ចឹងអ្នកដែលពាក់ title គាត់ឲ្យចូលប្រកួតដែរអញ្ចឹងលក្ខខណ្ឌរបស់គាត់ណាហ្នឹងហើយ មិនឲ្យប្រើអាជីលមូនអញ្ចឹងអាជីលមូនក៏ឲ្យរត់ដែរហ្នឹងហើយបើមានដកចេញទៅ hero ទាំងអស់ត្រូវតែជាសមាជិកក្នុង guild អញ្ចឹងគ្រប់ hero ទាំងអស់ត្រូវតែចូលក្នុង guild គាត់សិនហើយគាត់រៀបចំឈ្មោះនឹងឲ្យតាមនឹងទៅឲ្យត្រូវតាមរបស់គាត់ហើយ guild នេះបើតាមខ្ញុំដឹងដូចជាបង្កើតចាំថ្ងៃសុកប្រហែលជាចុងសប្តាហ៍នេះគាត់នឹងបង្កើត guild ហើយអញ្ចឹងយើងចាំចោះឈ្មោះ guild ចូល join guild មួយគាត់ទៅគាត់នឹងរៀបចំឲ្យយើងប្រកួតហើយណា ហើយចំពោះលក្ខខណ្ឌនៃការវាយគឺវាយបានគ្រប់ style មិនថាអ្នកឯងចេះ style អីទេហក់លោតផ្លោះផ្ទះដៃធំផ្ទះដៃតូចអីអាហ្នឹងគឺមកស្រឡាញ់ហ្នឹងហើយមកស្រឡាញ់តែអ្វីដែលយើងទាំងអស់នេះត្រូវគ្រប់លក្ខខណ្ឌទី1គឺឈ្មោះណាទី2គឺពាក់បាក់ហុកមិនចាំបាច់បោកទី3ចែកអាចប្រើបានចែក55ទេអាចចែកក្នុងបាក់ហ្នឹងណាទី4គឺមិនឲ្យប្រើប្រាស់តាតូហើយទី5ក៏អាវបបបែបមួយបែបពី3អត់ឲ្យប្រើទេ ទី6 title គឺឲ្យចាក់ដាច់ខាប់ ទី7គឺមិនឲ្យប្រើប្រាស់នៅជាល្មូនទី8គឺត្រូវតែជា សមាជិក នៅ ក្នុងគៀលរបស់គាត់នឹងឯប្រុសគាត់នឹងបង្កើតគៀលថ្មីមួយហើយដាក់សមាជិកទាំងអស់វាបាន261នាក់អញ្ចឹងវាច្រើនដែរមិនជាតិចប្រហែលទេណាហើយលក្ខខណ្ឌការវ័យគឺមួយស្រឡាញ់ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់នេះគ្រប់លក្ខខណ្ឌតែ9លក្ខខណ្ឌហ្នឹងទៅគឺអ្នកទាំងអស់នេះអាច ទៅធ្វើការប្រកួតដើម្បីទទួលបានសានឌីមួយឈុតតែម្ដងពីបងម៉ារីអូអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមទាំងអស់គ្នាហើយការប្រកួតនេះនេះណាយើងនឹងប្រកួតនៅរៀងរាល់ម៉ោង9ពេលយប់ម៉ោង9ពេលយប់ហ្នឹងឯងដល់ម៉ោង9ពេលយប់អញ្ចឹងអ្នកទាំងអស់គ្នាតនេហើយពីការងារទាំងខ្ញុំទាំងគេគឺតនេទាំងអស់គ្នាចឹងយើងធ្វើការ live បន្តផ្ទាល់អ្នកទាំងអស់គ្នាបានមើលតែដល់បានប្រកួតណាដូចខ្ញុំមកជាដើមគឺខ្ញុំចេះលេង SM ទេអញ្ចឹងមានតែអង្គុយមើលគេហ្នឹងហើយហ្នឹងហើយតែបើបើសិនជាលក្ខណៈបីជា team មិនដឹងជាគេឲ្យ insert ចូលអត់ទេ តែបើគេឲ្យ insert ចូលចឹង insert នេះខ្ញុំដក title ឲ្យចេញអស់ទៅគឺអាចចូលលេងមួយគេបានហើយប៉ុន្តែខុសឈ្មោះនឹងឲ្យចូលអត់ទេចាំមើលសិនតាមក្រោយទៅ តែបើអត់កើតទេមិនហើយបានអង្គុយមើលគេទេព្រោះអ្នកទាំងអស់ដឹងហើយគឺខ្ញុំអត់ចេះលេង SM ទេហ្នឹងហើយអូខេអញ្ចឹងជានេះគឺជាលក្ខខណ្ឌទាំង9ដែលអ្នកទាំងអស់គ្នាអាចចូលធ្វើការប្រកួតដើម្បីទទួលបានសានលីមួយឈុតពីបង Mario បានណាហ្នឹងហើយ អញ្ចឹងវីដេអូនេះខ្ញុំធ្វើការ review ប៉ុណ្ណឹងអញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះមានចម្ងល់អីអូខេអាចឆាតមកសួរខ្ញុំផ្ទាល់ឬក៏ឆាតទៅ Facebook បង Mario ផ្ទាល់ក៏បានដែរហ្នឹងហើយអូខេអរគុណបាយបាយមិនបង Mario ឯងគឺ Romeo ខ្ញុំហៅខលហូតអូខេអរគុណបាយបាយ